អឺអូខេសួស្តីទាំងគ្នានឹងជួបជាមួយខ្ញុំ Razer Gaming ទៀតហើយអូខេអ្នកទាំងអស់គ្នាថ្ងៃនេះថ្ងៃទី4ខែ6ហ្នឹងហើយថ្ងៃនេះគឺជាថ្ងៃដែល GX2 World គាត់ធ្វើការ update និង fix នៅ function មួយចំនួនហើយបើតាមខ្ញុំដឹង file update នេះមានលក្ខណៈធំមែនទែនរហូតដល់ដូចជា 72G ហ្នឹងហើយហើយការ update ក៏រៀងយូរបន្តិចដែរដោយសារ file update រៀងធំណាហើយចំណុចនៃការ update មានដូចជា4 5 6ចំណុចហ្នឹងហើយ អូខេឥឡូវយើងទៅធ្វើការ update ទាំងអស់គ្នាប៉ុន្តែខ្ញុំបញ្ជាក់តិចណារបៀបនៃការ update ពេលបច្ចុប្បន្នគឺមាន2អ្នកទាំងអស់គ្នា ទី1គឺអ្នកទាំងអស់គ្នាចូលមកកន្លែង folder CX នេះណាហើយអ្នកទាំងអស់គ្នា run auto update នេះណាហ្នឹងហើយហើយមួយទៀតគឺអ្នកទាំងអស់គ្នាអាចធ្វើការ download file update ចេញពី website របស់ CX Tool តែម្ដងណាប៉ុន្តែមុននឹងចូលដល់ការ update ខ្ញុំបញ្យល់ប្រាប់តិច អឺជាទូទៅ file មួយនេះអ្នកទាំងអស់គ្នាអាចធ្វើការមកស្ដាំលើវាយកពាក្យ run administrator ដើម្បីអីគេដើម្បីឲ្យវា run បែបនេះវាដំណើរការជាមួយម៉ាស៊ីនបានរៀងរលូនជាងឲ្យយើងបើកវាធម្មតាហ្នឹងហើយដូចជា file មួយនេះអត់មាន run administrator ទេអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការចុចលើនេះបែបនេះបានណាហ្នឹងហើយនេះគឺការ recommend ទេអូខេឥឡូវយើងធ្វើការ update ទាំងអស់គ្នាបើសិនជាករណីអ្នកទាំងអស់គ្នា run administrator វាលុបទាំងបែបនេះណាហ្នឹងហើយ អូខេនេះយើងចាប់តាមអាប់ដេតវាទៅអឺអឺវាលោតដល់លុបទាំងបែបនេះអញ្ចឹងយើងរងចាំវារហូតដល់ចប់នឹងយើងរងចាំវារហូតដល់ចប់អញ្ចឹងជាទូទៅបើសិនជាកណៃអ្នកទាំងអស់នេះ download ហ្គេមមកដំបូងវាតម្រូវយើង update ដែរដើម្បីអាចឡើងទៅ version ដែរ GM គាត់ធ្វើការឡើងដល់ហ្នឹងហើយហើយអានេះគឺជារបៀបទី1នៃការ update អញ្ចឹងចំពោះរបៀបទី2វាមានលក្ខណៈងាយស្រួលជាងនេះ លក្ខណៈ easy ស្រួលអីគេមានន័យថានៅពេលដែលយើងចូលទៅ download អា last version update បានវារួចហើយយើងនឹងទទួលបាន file មួយ file នេះយើងគ្រាន់តែយកវាមកពលាហើយ copy ផាសចូលក្នុង game មួយនេះគឺយើងអាចធ្វើការលេងបានហើយតែប៉ុណ្្នឹងទេណាប៉ុន្តែអា file ដែលយើង download ហ្នឹងគឺយើងអាច copy ចែកគ្នាហ្នឹងហើយទៅម៉ាស៊ីនមួយទៅម៉ាស៊ីនមួយទៀតបានដោយមិនចាំបាច់ធ្វើការ run update ទេណាបើយើងធ្វើការ run update នេះគឺយើង copy គឺយើង copy ទាំង game ហ្មងហ្នឹងហើយ copy ទាំង game ហ្មងអញ្ចឹង game វាធំហ្នឹងហើយ តែបើសិនជាករណីអ្នកទាំងអស់គ្នា download file update អញ្ចឹងយើងចូលទៅកន្លែង website យកតែម្ដងឲ្យអ្នកទាំងអស់គ្នាមើលអូខេចាំតិចនេះអញ្ចឹងក្នុង website យើងចុចកន្លែង download នេះមកអញ្ចឹងវាមានពីរជំរឿនអ្នកទាំងអស់គ្នាជំរឿនទី1គឺនេះអា file នេះគឺ file zin ចានេះគឺគេហៅថា last pack វាណាហ្នឹងហើយអញ្ចឹងយើងធ្វើការ down វាមកអ្នកទាំងអស់គ្នាអញ្ចឹងធ្វើការ down វាមកបែបហ្នឹងមកអញ្ចឹងនេះខ្ញុំ down រួចហើយណាហ្នឹងហើយខ្ញុំ down រួចហើយខ្ញុំចុចឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងយើង down រួចវាលោតទាំងបែបនេះចេញមក ណាហើយអ្នកគ្នាដោនហើយវាបាន file មកមួយអញ្ចឹងខ្ញុំឲ្យមើល file ហ្នឹងនេះ file មួយនេះនេះ file មួយនេះនេះ file មួយនេះហ្នឹងហើយ file មួយនេះយើងត្រូវការយកវា extract extract ជាមួយគេនេះជាមួយនឹងកម្មវិធីនេះយើងកម្មវិធីនេះនៅខាងក្រោម GM គាត់បានដាក់ឲ្យស្រាប់ហើយអញ្ចឹងអ្នកទាំងអស់គ្នាគាត់ធ្វើការចុចលើវាទៅ download វាយកមកតម្លើងនៅម៉ាស៊ីនយើងទៅយើងអាច extract បានហើយណាអូខេឥឡូវខ្ញុំចូលទៅមើល file page ហើយមើលតិច file នេះវាតាមធម្មតា download មកជួបគ្នា នេះនេះជា file update វាអញ្ចឹង file update នេះទំហំវានេះ 72G ដូចខ្ញុំនិយាយអញ្ចឹងគឺ1.800កន្លះអញ្ចឹង79មួយមួយថាយើងបើយើងនិយាយឲ្យស្រួលស្ដាប់ទៅ 72G ហ្នឹង 72G ខ្វះប្រហែល 150MB ទៀត 2G ណាអញ្ចឹង file មួយនេះបើសិនជាករណីអ្នកទាំងអស់នេះអត់ run ធ្វើការ update បែបនេះទេអ្នកទាំងអស់នេះអាចយក file នេះបលាចូលក្នុង game ហើយលេងបានតែម្ដងណាអូខេ អញ្ចឹងអានេះជារបៀបនៃការអាប់ដេតអញ្ចឹងអាប់ដេតតង់ទី1គឺយើងធ្វើបែបណាគឺយើងរ៉ាន់លើនេះណានឹងដល់ពេលដូចខ្ញុំកំពុងរ៉ាន់នេះនឹងឃើញទេអញ្ចឹងខ្ញុំអត់រ៉ាន់ទេដោយសារខ្ញុំ down file pack នឹងបានហើយអញ្ចឹងខ្ញុំអត់រ៉ាន់អានេះទេអានេះគឺខ្ញុំប្រាប់អ្នកទាំងអស់គ្នាអូខេអាចធ្វើការអាប់ដេតតាមរយៈការរ៉ាន់បែបនឹងបានអូខេខ្ញុំបិទសិនអានេះខ្ញុំយក file វាដាក់តែម្ដងអ្នកទាំងអស់គ្នាមើលអញ្ចឹងមិននៅនេះបើកវាមក ខ្ញុំបើកវាបានដោយសារខ្ញុំមានកម្មវិធីកម្មវិធី Winra នេះនេះអារូបសភៅនេះហ្នឹងហើយអញ្ចឹងបើកចេះមក copy ទាំងអស់អស់នៅអស់ហើយណាអស់ហើយអឺខ្ញុំខ្ញុំខ្ញុំបើកហ្គេមនេះទាំងអស់គ្នាមើលដោយសារខ្ញុំអត់ទាន់អាប់ដេតខ្ញុំចង់ដឹងថាវាដើរឬក៏មិនដើរអញ្ចឹងណាមើលបានអូខេចាំមើលណា ខ្ញុំវា account ខ្ញុំខ្ញុំចុច remember ហ្មងតើដោយសារ account ខ្ញុំស្រួលចាំដែរទេអញ្ចឹងខ្ញុំដាក់សម្ភារ sport បែបនេះនេះ password ខ្ញុំអូខេអញ្ចឹងដល់ពេលយើងចុចទៅវាទៀមទី update ដែរឃើញវាដាក់នេះ Your game client must be updated អញ្ចឹងវាតម្រូវយើង update អញ្ចឹងយើងបិទវាសិនមកអញ្ចឹងរបៀបនៃការ update ខ្ញុំប្រាប់មុនហ្នឹងឯណានេះចុចលើនេះចានេះជា file pack ដែលយើង download ចេញពី website របស់ GM មិញនេះ file មួយនេះណាយើងចុចមកចូលឡើងនេះចេញមកឡើងនេះ អូខេអញ្ចឹងខ្ញុំទាញដាក់ចូលក្នុងហ្គេមតែម្ដងប៉ុណ្្នឹងមកចាំវាដើរចប់យើងអាចលេងបានហើយអានេះវាលក្ខណៈថាវាស្រួលជាងឲ្យយើងដាក់ auto update ព្រោះអានេះដល់ពេលយើង download យើងប្រើកម្មវិធី download manager ដើម្បីធ្វើការ download វាវារៀងលឿនជាងវារៀងលឿនជាងអានោះអូខេយើងយក replace all មកអូខេប៉ុណ្្នឹងមកគឺចប់ហើយណានេះឃើញទេ file វាប៉ុណ្្នឹងណាអញ្ចឹងយើង refresh វា2 3ដល់អ្នកទាំងអស់គ្នា refresh វា2 3មកប៉ុណ្្នឹងមកបន្ទាប់មកទៀតយើងធ្វើការបើកសាមអី អូខេបែបហ្នឹង password ឃើញទេអានេះងាយស្រួលជាងអាយើងចុច auto update ទេនេះឃើញទេអញ្ចឹងយើងចូលមកក្នុង game មកអូខេប្រព័ន្ធហ្នឹងឃើញទេអែមតែម្ដងនេះជាការ update របស់ GM ហើយមួយទៀតអ្នកទាំងអស់នេះអញ្ចឹងអ្នកទាំងអស់សួរថាអូខេតើ update ថ្ងៃហ្នឹងគឺវា update ទៅលើអីខ្លះអញ្ចឹងតាមពិតថ្ងៃនេះមាន4 5 6ចំណុចទេ ទី1បើតាមខ្ញុំដឹងគឺ update តាក់ទងទៅនឹងរូបភាព ជាតួអង្គ hero មានថារូបភាពមួយចំនួនណាណាហ្នឹងហើយប៉ុន្តែបើឲ្យ detail ថារូបមួយណាខ្ញុំក៏អត់ដឹងដែរហើយទី2គឺការ fix ទៅលើបញ្ហាតាតូ state របស់តាតូមួយចំនួនណាណា state dodge អីហ្នឹងហ្នឹងហើយគាត់ fix ទៅលើចំណុចអស់ហ្នឹងតាតូដែលយើងបើកមកហ្នឹងនេះខ្ញុំឲ្យមើលនឹង hero ហ្មងវាមាននេះណាវា error តាតូខ្លះហ្នឹងហើយ អូខេអញ្ចឹងទី2គឺ GM ក៏ធ្វើការ fix ទៅលើ skill SM គឺ skill thin size ហ្នឹងហើយហើយដោយសារខ្ញុំអត់ដែលបានលេង SM អញ្ចឹងខ្ញុំក៏មិនដឹងថា skill thin size របស់ SM វា error ត្រង់ចំណុចណាដែរប៉ុន្តែអ្វីដែលខ្ញុំដឹងគឺខ្ញុំដឹងថា SM គាត់បានធ្វើការ fix កន្លែងហ្នឹងរួចហើយហើយទី3គឺគាត់ fix ទៅលើប៉អឺ KS S អាប៉ K KM ដាវតែមិនចេញហ្នឹងឯងគាត់ fix ទៅលើសភៅរបស់ប៉ាហ្នឹងហើយមួយទៀតគាត់បានធ្វើការ fix ទៅលើការ error ស្លាប់មួយចំនួនហ្នឹងព្រោះស្លាប់មួយចំនួន មានការ error អញ្ចឹងណាវាបូក state ហ្នឹងឯងហើយមួយទៀតគឺការ fix ទៅលើការ teleport មានន័យថាយើងហោះឆ្លងក្រុងណាចុងការយើងចុចទៅក្រុង CD រត់ទៅក្រុងបៃជិញរត់ទៅក្រុងអីផ្សេងអញ្ចឹងណាឥឡូវ GM គាត់បានធ្វើការ fix រួចអស់ហើយហ្នឹងហើយ អញ្ចឹងនេះគឺជាការអាប់ដេតមួយចំនួនធំនៅក្នុង game JX Tower ហ្នឹងហើយប៉ុន្តែគ្រាន់ថាមិនមែនអាប់ដេតតែប៉ុណ្្នឹងទេមានច្រើនប៉ុន្តែគ្រាន់ថាខ្ញុំក៏មិនដឹងអស់ដែរហ្នឹងហើយហើយអ្វីដែលសំខាន់ជាងគេនៅពេលអ្នកទាំងអស់គ្នាលេងហើយមានបញ្ហាអ្នកទាំងអស់គ្នាអាចធ្វើការ recommend នៅក្នុង game បានណាឬក៏ recommend ឆាតនៅក្នុង page របស់ GM បានឬក៏ឆាតមកក្នុង page ខ្ញុំក៏បានដែរចាំមើលខ្ញុំជួយអ្នកនាំសារឲ្យ ហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូនៃការ update ហើយនឹង version update fix កន្លែងណាខ្លះអញ្ចឹងខ្ញុំអាចដឹងបានតែប៉ុណ្្នឹងទេអូខេអ្នកទាំងអស់គ្នាអញ្ចឹងបើសិនករណីមានការ error អីមួយចំនួនផ្សេងទៀតអ្នកទាំងអស់គ្នាអាចធ្វើការ comment ក្នុងក្រោមវីដេអូខ្ញុំណាហ្នឹងហើយដើម្បីយើងធ្វើការ fix បន្តទៀតអូខេអរគុណបាយបាយ